ការពីមុនតាជាសត្វខ្លាមួយអង្គទេ ណាគឺស្កាត់ទៅប៉ាត់មើលប៉ាត់មើលបញ្ជាមើលមិនឃើញមកពឹងពាក់ការការជួយបានការផ្លុំមកខែតែថ្ងៃទេអត់ដល់ថ្ងៃផងជំរាបសួរលោកគ្រូតើលោកគ្រូមានពលាមអីដែរលោកតាព្រះមនីអេសីខ្លាខ្លួនជាមនុស្សក្បាលជាខ្លា បើមិនជន់បោះតា2000ភាសាជាងសម័យហូបអានឹងយើងនិយាយថាយុគកាលបោះស្បៃហូប30គ្រាហើយតាំងកូនអាយុ5ឆ្នាំនេះគូនេះ យើងតាំងដល់យើងតាំងយ៉ាងដល់មកហើយទៅដល់យុគយ៉ាងដល់តាមតងចិត្តរូបចិត្តកាយចិត្តស្វ័យខ្លួនយកមកប្រសាទតាមនៅក្នុងនៅទីខាងជើងនៅក្នុងព្រៃហ្នឹងណាបើ សូមអធិស្ឋានលោកគ្រូតើលោកគ្រូចេះមន្តអាគមអមអាមហ្នឹងតើលោកគ្រូមានគ្រួសារឬមានប្រពន្ធកូនអត់ទេលោកគ្រូរឿងចំណាត់ខាងនេះតាមយើងបកវិញតាជាសត្វខ្លានឹងវិញណាតាជាសត្វខ្លាហ្នឹងក៏មានខ្លានេះកញ្ញាយើងតាអាចតាអត់មានដើរពីទៅពលអ្វីទាំងអស់ចាស់លោកគ្រូសប្តាហ៍ថ្ងៃទីតាំងអាស្រមរបស់លោកគ្រូស្ថិតនៅ ភូមិណា សង្កាត់ណាដែរលោកគ្រូ នៅនេះគេហៅសម្បត្តិគេទឹកថ្លាចឹងណាបើចាលោកគ្រូតកតងនឹងមុនគមគាថាដែលលោកគ្រូ ចេះមកដល់សប្តាហ៍នេះតើលោកគ្រូមានការហាត់រៀន ឬ មានកម្មវិធីសាស្ត្រអ្វីខ្លះទើបអាចសម្រេចដល់សប្តាហ៍នេះលោកគ្រូអឺការមុនតាជាសត្វខ្លាមួយអង្គទេណាជាខ្លាធំមួយអង្គជាសត្វមួយដែលកាន់សិលពធវិការជាសត្វទៀតមួយទេប៉ុន្តែតាជាសត្វទៀតបានតាមិនដែលសត្វសោជាអាហារជាសត្វ វាដាក់ឲ្យໄວធ្វើសើទៅសាច់សោចទាំងឬឈើថ្នៅស្កៃហើយរហូតដល់សកលស្ដាប់ទៅហើយជាការកាន់ថាជាមានមានអង្គណាជាមានខ្លា តាតាពេលខ្វាយជាវិញ្ញាណខ្លាទៅក៏តាខ្វាយជាអវិញ្ញាណនេះគឺតាមសមាធិសិលនៅក្នុងមួយអាងតាំងសិលយូរយូរតាក៏មានបានវ័យព្រះយុគព្រះព្រំមានចៃមង្គលនេះក៏ប្រោះឲ្យតាដាក់នាមឈ្មោះតាលោកតាផ្ដាមនីឲ្យស្វ័យខ្លាហើយដល់អញ្ចឹងទៅកូននេះមានអបនិស្ស័យជាមួយតាក៏បួសនៅលើភ្នំតាខ្ចីរូបខ្ចីកាយខ្ចីញាតិខ្ចីមាត់ខ្ចីដៃខ្ចីជើងខ្ចីរូបខ្ចីដំណឹងមកមកប្រោះស្ដាប់ឲ្យសត្វលោក ព្យាបាលជំងឺឈឺស្កាត់ទាំងឡាយនិងរៀបអង្គសូវខ្វុនទាំងអស់ទាំង8ទិស80000ចាក់ទៅចាក់ទឹកចាក់ទៅ10000 10000រកស៊ីទទួលទានមានបានហើយនឹងយកទាំងអស់គ្នាដែលមានការពិបាកឈឺស្កាត់ទៅបាត់មើលបាត់មើលបញ្ជាមើលមិនឃើញមកពឹងពាក់ថាការជួយបានឲ្យទៅទៅងាត់ ឈឺដៃគឺចឹងចប់ដៃដៃស្គូលចប់កាសចប់ជើងចប់ហើយថាខ្ញុំមកខោតែមួយថ្ងៃគឺអត់ដល់មួយថ្ងៃផងបានន័យថាមុនអាគមគេថាទាំងអស់របស់លោកគ្រូដែលចេះនឹងភាកច្រើនជាបាលបានតែទៅលើផ្លូវងងឹតឬក៏យ៉ាងណាដែរលោកគ្រូអផ្លូវងងឹតបើផ្លូវគឺឲ្យគាត់ទៅបាទ ចាលោកគ្រូតាមកន្លងមកដែរតាមការព្យាបាលផ្លូវងឹតរបស់លោកគ្រូតើលោកគ្រូដែរជួបខ្មោចព្រាយវិសាចអីដែរអត់លោកគ្រូមានបើថ្ងៃមុនមកហាជា9ចប់មានកូនសិស្សអ្នកដតៃទេតាអត់ស្គាល់ទេគឺសិស្សសាលាតាគាត់រៀននៅណាទៅដល់ពេលព្រាយក្បាល12ហ្នឹងចូលមកទាំងអស់ពីដណ្ដប់ក្បាលដល់ទៅបាត់ផ្សេងផ្សេងគ្នាទៅក៏ទៅគ្រូគេគ្រូគេអត់ទទួលយកពេលយកហើយ ដល់មកផ្ទះអាស្រមមកតាគ្រៀនតាទទួលក៏តាចាក់បានចំនៅនោះព្រាយទាំងអស់ពី10ប៉ោគ្រូនឹងគេប្រាទៅលើបកគោកូនសិស្សកូនសិស្សនឹងទៅព្រាយនឹងចូលតាក៏សួរថាអ្នកណាក៏ត្រូវឯងមកចឹងទៅណែនាំព្រាយចឹងឲ្យគេណាសួរខ្ញុំបណ្ណាផងព្រោះខ្ញុំឲ្យចេញពីតែមុនអាគមដែលមុនអាគមអាក្រក់តែជាមកឲ្យធ្វើបាបគេអតាឲ្យដោះតាំងដោះចេញឲ្យឲ្យខ្លួនឯងស្រោមនឹងជាមួយតាទេ ក៏គេថាប្រមនៅនៅនេះគឺមិនបានឲ្យអ្នកឯងទៅធ្វើបាបគេទេឲ្យអ្នកឯងកាន់សើដល់ពេលវេលាអ្នកឯងត្រូវចាប់កំណត់អ្នកឯងទៅចោះចាលោកគ្រូពេលដែលយើងចិញ្ចឹមពួកគាត់ជាព្រៃវិសាចពួកគាត់ បានអីបរិភោគជាអាហារដែរលោកគ្រូពេលខ្លះទៅយើងខ្សែខ្សោយចង្ហាន់គឺមួយសាច់ឆៅមន់ឈាមរហ័សយើងឲ្យនឹងណាកូនមន់មន់កោអីចឹងមន់ឆ្កាងអីណាកូនលោកឯងមើលមន់ឆ្កាងនៅក្រៅ ចៅធ្លាប់តែឃើញក្នុងរឿងឃើញគេចាប់ខ្មោចចាប់ព្រាយដាក់ក្នុងឆ្នាំងក្នុងដបចុះខាងក្រៅវិញតើមានរឿងនេះពិតមែនទេលោកគ្រូមានប៉គេខ្លាចដាក់ក្នុងឆ្នាំងហ្នឹងគេធ្វើបាបហើយយើងមួយយើងអត់ទេយើងឲ្យគាត់នៅដោយមានផ្ទះនោះនោះផ្ទះនោះដែលយើងចាំដាក់ផ្ទះឲ្យគាត់នៅសម្បូរចាលោកគ្រូតាមការលោកគ្រូចេះព្យាបាលជំងឺតាមផ្លូវងឹតហ្នឹងគិតមកដល់ពេលនេះតើរយៈពេលប្រហែលឆ្នាំគ្រូបានប្រោះមនុស្សបានប្រហែលជាប្រហែលអ្នកដែរលោកគ្រូ មួយមកជួយការខ្វះជាមនុស្សវិញច្រើនណាស់ខ្ញុំចាស់ហើយបើតាំងតាទុំនឹងរត់ខ្លួនកូននេះអាយុ15ឆ្នាំតាខ្ញុំកណ្ដាលគុលគួរចាំបានប្រកាសព្រះវិនិច្ឆ័យថាក៏គុណសិស្សគុណគុណកាលដែលមានអញ្ញាការពិលាសោនេះដែររកស៊ីមិនបានណារកស៊ីអ្នកអពុរិបុលរកស៊ីមិនបានយុទ្ធចោលឬមួយបាញ់គុណស្រួលគ្នាហំសូវមើលគ្រូបាអាចារ្យវិជារៀបស្នំរឿងមួយអបតាចោះជៀបចោះអី យើងយើងចេញពុទ្ធមានការមួយអីមួយគុណមានការបង្គន់ចាក់ពុទ្ធមានអភិញ្ញាការការយ៉ាងផ្លាយអីទាំងអស់បង្គន់ឯងអាចយកខ្ញុំកាប់ណានេះបានអត់យកជាបច្ច័យអ្វីទេឬបច្ច័យដាក់ដើមមានខ្លួនឯងចង់ដាក់ក្ដាក់ទៅខ្លួនឯងដាក់ឯងចង់តាមដៃខ្វាច់ខ្វល់ទេសូមអត្តកូននឹងមានតាមមនុស្សដែលចិត្តចាចង់មកឲ្យតាជួយគឺតាជួយដល់សំណាក់ដែលមានចិត្តធម៌ចិត្តបន់ប្រចាំយើងត្រង់ណាកូនណាមានតាមប៉ុណ្្នឹងទេតាមសង្កេតពុទ្ធសាអីច្រើនទេបង